សំហើយតងបាពីណាក៏ដោយថាមីងរំអោយហើយដីអត់ដាក់ឲ្យខ្លាំងរំអោយអស់ដៃមីងមិនខ្វល់អីចាក់បាត់អីក៏រំបានស្ទៀលណាណាក់មិនស្គាល់មីងោលដល់ភូមិអ្នកណាក៏បោលថាមីងោលបើសឹងអីឲ្យតែបានរងមីងោមិនខ្វល់អីចាក់កេះដាក់បាត់អីថាមីងោរកក្បាច់ចាមីងោរំអេចចាក់មីងោរេមីងោរំលុយទេរកាហេហេហា 也未勾出。 កាតើយថាមីងរំអោយហើយដៃដាក់អោយខ្លាំងរំអោយអស់ដៃមីងមិនខ្វល់អីចាក់បាត់អីក៏រំបានស្ទៀវណាណាក់ស្គាល់មីងរំភូមិអ្នកណាក៏បាល់ថាមីងល្បីសឹងអីឲ្យតែ cho chắc mình ngó rì mình mà rầm lối tê ra cả hề hề ha cho mình ngó chưa?